បាទសួស្តីឥឡូវយើងមកជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅមេរៀន function មកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នាបន្តទៀតបាទអញ្ចឹងនៅក្នុង C program function គឺជាអ្វីបាទអញ្ចឹង function គឺជាមុខងារឬមួយក៏ជាអឺ formula បាទយើងហៅថា formula អឺដែលគេប្រើសម្រាប់ធ្វើការកណនាក៏ដូចជាធ្វើការស្វែងរកនៅអ្វីមួយដែលជាគោលបំណងនៃការចង់បានអញ្ចឹង function នៅក្នុង C program ចែកចេញជា2ដូចទៅនឹងភាសាដតីទៀតដែរទី1គឺ user define function ទី2គឺ standard library function អញ្ចឹងលក្ខណៈពីរនេះវាមានខុសវាមានលក្ខណៈខុសគ្នាបែបម៉េចខ្ញុំសូមជម្រាបអំពី standard library function ជាមុនអឺពាក្យថា standard library function មានន័យថាជា function ដែលបៀលមក ជាមួយនឹងកម្មវិធីស្រាប់តែម្ដងរីឯ user defined function គឺជាកម្មវិធីដែលបង្កើតឡើងដោយអ្នកប្រើឬក៏បង្កើតឡើងដោយអឺ programmer បានន័យថាយើងជាអ្នកសរសេរយើងជាអ្នកបង្កើតបាទនឹងគេឲ្យឈ្មោះថា user defined function អញ្ចឹងឥឡូវយើងអាចនឹងចូលទៅមើលអំពី standard library function បាទដូចខ្ញុំបានលើកឧទាហរណ៍នេះជាដើម uh, standard library function គឺជា function មួយដែល មានស្រាប់មានស្រាប់ឧទាហរណ៍ដូចជា print s បាទ print s គឺវាមានស្រាប់មកជាមួយនឹង header file បាទ header file stdio.h បាទអញ្ចឹងយើងអាចធ្វើការ print s បានដោយសារតែយើងមាននៅ header file std.h ចឹងសួរថា print s ជាអីបាទ print s គឺជា function បាទមួយទៀតគឺ xqrt xqrt គឺជា function ដែលមានស្រាប់ដែលយើងអាចប្រើវាបាននៅក្នុងការទាញនៅ header file មួយឈ្មោះថា mat.h បាទនេះគឺជាតកតងជាមួយនឹង standard library function អឺមួយទៀតគឺ user define function រឿង user define function នេះគឺជារឿងសំខាន់បាទមានន័យថា programmer គឺជាអ្នកបង្កើតនៅ function អឺខ្លួនឯងមានគោលបំណងច្បាស់លាស់ចង់ធ្វើអីមួយ បាទចឹងឧទាហរណ៍ថាគាត់ចង់បង្កើត function មួយដើម្បី បូកតម្លៃពីចំនួន ស្វែងរក maximum នៃ ចំនួន2ចំនួនឬមួយក៏យើង អាចកណនាអ្វីអ្វីផ្សេងទៀតបានយ៉ាងច្រើនឥឡូវមកមើលអំពី structure បាទ structure ឬក៏របៀបនៃ ដំណើរការ function របស់យើង បាទអញ្ចឹង function មុននឹងវាចាប់ផ្ដើមដំណើរការ គឺវាមកដំណើរការ នៅក្នុង block main ជាមុនសិនអ បន្ទាប់មកវានឹងធ្វើការស្វែងរកនៅឈ្មោះ function របស់យើងនោះហើយវានឹងចាប់ផ្ដើម run ជាបន្ទាត់ បន្ទាត់ឬក៏ជា block តែម្ដងដើម្បីពិនិត្យឬក៏ធ្វើទៅតាមលក្ខខណ្ឌដែលយើងសរសេរនៅក្នុង function នោះបាទឧទាហរណ៍ថាយើងចង់កណនាតម្លៃធំជាងគេនៃ2ចំនួនអញ្ចឹងវានឹងរត់ទៅឆែកមើល function នៃរបៀបធ្វើនោះបែបណា រួចហើយវានឹងចាប់ផ្ដើមបោះតម្លៃចូលមកក្នុង main វិញបាទនេះគឺជារបៀបនៅក្នុងការប្រើ user define function បាទឥឡូវខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីអឺឧទាហរណ៍មួយ ពាក់ព័ន្ធជាមួយនឹង user define function បាទអញ្ចឹងយើងមានឧទាហរណ៍មួយ គេមាននៅ fact គេមាន នៅ function មួយឈ្មោះថា mymax បាទ mymax ចឹង mymax គេមាននៅអថេចំនួន2គឺអថេ A ហើយនិងអថេ B ហើយ គេសិក្សាមើលថាតើ A ធំជាង B ឬក៏ A មិនធំជាង B បន្ទាប់មកគេធ្វើការបញ្ចូលតម្លៃទី1ទី2បន្ទាប់ពីបញ្ចូលហើយគេ scan គេហៅ function នឹងមកអញ្ចឹងទី1យើងត្រូវចេះ ចាំនៅ structure របស់វាទី2ត្រូវចេះ call នៅ function នោះមកប្រើវិញបាទឥឡូវយើងនឹងចូលទៅអនុវត្តនៅ ក្នុង deal ទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងឥឡូវយើងចូលទៅក្នុង new យកពាក្យថា source file យើងចាប់ដើមសរសេរនៅ header file ចូល include stdio.h នៅក្នុងនេះប្រសិនជាករណីដែលយើងសរសេរ function នៅខាងក្រោម យើងត្រូវប្រកាសនៃឈ្មោះ function របស់យើងនៅខាងខាងលើមួយបាទអញ្ចឹងយើងមាននៅ function របស់យើងមួយឈ្មោះថា my my max បាទខ្ញុំសូមសរសេរធំ my max ហើយយើងមាននៅ int a int b បាទតមកយើងមាននៅ int man បាទ int man ដែល return return 0 return 0អញ្ចឹងយើងយើងនឹងទៅសេនៅ main តាមក្រោយឥឡូវយើងមកសរសេរនៅ function ជាមុនសិនឧទាហរណ៍ថា function របស់យើងស្វែងរកតម្លៃ A និង B តើមួយណាធំជាងមួយណាអញ្ចឹងយើងត្រូវសរសេរនៅឈ្មោះ function របស់យើងឡើងវិញ បន្ទាប់មកយើងដាក់នៅ parameter របស់វាដូចមុនអញ្ចឹងគឺ a បន្ទាប់មកគឺគឺ b រួចហើយយើងចាប់ផ្ដើមសរសេរនៅលក្ខខណ្ឌដើម្បីសិក្សាអញ្ចឹងខ្ញុំសរសេរថាប្រសិនបើ a ធំជាង b នោះនាំឲ្យយើងបាន print មក print s អឺ maximum a ស្មើនឹង0.5 ភាគរយភាគរយ D ក្បៀសវាមួយមកគឺ A បាទអញ្ចឹងមានន័យថាប្រសិនបើ A ធំជាង B នោះ maximum ប្រកាសជាជា A ឥឡូវផ្ទុយទៅវិញផ្ទុយទៅវិញបើសិនជា A មិនធំជាងទេប្រកាសជាបាទប្រកាសជា maximum maximum B ស្មើនឹងភាគរយ d maximum b អឺភាគរយភាគរយ d បន្ទាប់មក n ក្បៀសមកក្បៀស b បាទក្បៀស b អូខេនេះគឺជា function របស់យើង ដើម្បីកណនារកតម្លៃអឺតូចធំរវាង a ហើយនិង b អឺស្មើគ្នាយើងអត់និយាយទេ អញ្ចឹងឥឡូវនៅក្នុង main តើយើងត្រូវធ្វើអីបាទអញ្ចឹងក្នុង main យើងត្រូវប្រកាស នៅ parameter ពិត អាច មានថា num1 អាចថា num2 num2 បន្ទាប់មកយើងធ្វើការ scan រវាង num1 ហើយនិង num2 បាទមុន scan យើង alert message តិចមកគឺ enter num num1 បាទ enter num1 បន្ទាប់មកគឺយើងសរសេរតមកគឺ scan s scan s គឺភាគរយភាគរយ d ក្បៀសវាមួយមកគឺ n n a បាទ print វាមួយទៀតគឺ print print s ដដែល enter number 2បាទ enter number 2អឺយើងចាប់ផ្ដើម scan s ដដែល scan ភាគរយ d d ក្បៀសវាមួយមក n បាទ n ណាំ2បាទ n ណាំ2អឺខាងលើគឺ n ណាំ n ណាំ1បាទអញ្ចឹងប៉ារ៉ាម៉ែត្ររបស់វាអឺខុសគ្នាមួយគឺប៉ារ៉ាម៉ែត្រពិតមួយទៀតគឺប៉ារ៉ាម៉ែត្ររូបភាពបាទអញ្ចឹងនេះគឺជាប៉ារ៉ាម៉ែត្រពិតរបស់យើងហើយបាទន័យថាតម្លៃលេខដែលយើងត្រូវបញ្ចូលជាក់ស្ដែង ចឹងយើងហៅ function នឹងមកតែម្ដងមក function របស់យើងឈ្មោះថា my my max my max ចឹងយើងអាចដាក់មកណាំអីគេបាទគឺណាំ1ក្បៀសវាមួយមកគឺណាំណាំ2ណាំ2ចឹង function គឺគ្រាន់តែហៅនៅឈ្មោះ function នឹងនៅក្នុង block man ទៅ វានឹងទៅ check មើលលក្ខខណ្ឌនៅក្នុង function នឹងឯតើតើវាប្រៀបធៀបបែបម៉េចទើបវាចេញតម្លៃ maximum ហើយនឹងតម្លៃអឺ អឺណាធំតម្លៃណាណាមិនធំអូខេឥឡូវយើងចាប់ដើមសៀវវាមួយមកខ្ញុំដាក់ឈ្មោះថា find អឺ to max find to max បន្ទាប់មកខ្ញុំយក C source បាទហើយយើងសៀវវាមកអូខេឥឡូវយើង run វាមក វានឹងលោតផ្ទាំងឲ្យយើងធ្វើការបញ្ចូលតម្លៃបាទខ្ញុំបញ្ចូលលេខ5ខ្ញុំបញ្ចូលលេខ10អញ្ចឹង maximum b b ស្មើនឹងស្មើនឹង10ឥឡូវយើងសាកបញ្ចូលតម្លៃ a ធំជាងម្ដង run សាកថ្មីមកគឺយើងបញ្ចូលអឺលេខ10ហើយយើងបញ្ចូលលេខ9អញ្ចឹងអឺ maximum b ដដែលបាទអញ្ចឹងដោយសារអីបានវានៅចេញបែបនេះ ចឹងយើងមើលកូដរបស់យើងបន្តិចដោយសារតែអឺ A ធំជាង B បាទដោយសារតែយើង scan តម្លៃនឹងអឺស្ទួនអញ្ចឹងយើង scan តម្លៃណាំ A បាទអញ្ចឹងណាំអឺបាទគឺណាំ1ហើយនឹងណាំណាំ2បាទយើង scan ទៅខុសបាទន័យថាវា generate មកវិញខុស បើចឹងយើង run សារជាថ្មីបើចឹង enter សារថ្មីមកថា15 10បើចឹង maximum A គឺ10 15អូខេវីដេអូនេះប៉ុណ្នេះអរគុណសូមអនុវត្តទាំងអស់គ្នាដើម្បីអាចនឹងទទួលបានចំណេះដឹងពាក់ព័ន្ធជាមួយនឹង function សូមអរគុណ